បាទសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍អ្នកទាំងអស់គ្នាសាយថ្មីមកកាន់ Channel មកខ្មែរ History បាទ Channel ខ្មែរ History បង្កើតឡើងដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរក៏ដូចជាប្រវត្តិបុគ្គលល្បីៗនិងអឺបាទប្រវត្តិអ្នកប្រាជ្ញមួយចំនួនទៀតបាទនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែថ្ងៃនេះដោយឡែកអឺខុសពីបាទធម្មតាគឺខ្ញុំនឹងលើកយកប្រវត្តិបាទតាក់ទងទៅនឹងអឺ បុគ្គលល្បីល្បីនៅក្នុងពិភពលោកវិញម្ដងបាទពីវីដេអូមុនលោកអ្នកបានដឹងមកហើយតកតងប្រវត្តិបុគ្គលល្បីល្បីបាទនៅក្នុងពិភពលោក2 3អ្នកទៅរួចរួចមកហើយបាទឥឡូវនេះគឺថ្ងៃនេះគឺខ្ញុំនឹងលើកយកប្រវត្តិបាទបុគ្គលដ៏ល្បីដែលជាបុគ្គលគេហៅថាដាក់ដាក់ហាសនាមថាបៃតាសហស្ថាបនិក បាទក្រុមហ៊ុន Apple គឺលោក Steve Jobs បាទចង់នឹងថាលោក Steve Jobs នឹងគឺគាត់ជាមានដំណើរជីវិតអ្វីខ្លះហើយគាត់ មាន ស្នាដៃអ្វីខ្លះបាទបន្សល់ទុកអឺនៅពេលដែលគាត់ចាក់ចេញពីលោកយើងនេះទៅបាទដូច្នេះសូមបងប្អូនរីរាយសម្ដាប់ជាមួយនឹងក៏ដូចជាទេសនាជាមួយនឹងខ្ញុំបាទបាទដោយតទៅនេះបាទ Steve Jobs សហបាទស្ថាបនិកក្រុមហ៊ុន Apple នឹងជាមនុស្សមានទេពកោសលមិនធ្លាប់មានដោយផ្លាស់បាទដែលបានផ្លាស់ប្ដូររបៀបប្រើប្រាស់កុំព្យូទ័ររបស់មនុស្សសម័យថ្មី ក្នុងយុគសម័យព័ត៌មានវិទ្យាទំនើប Steve Jobs ប្រើគំនិតជំនួយរបស់ខ្លួនដើម្បីច្នៃប្រឌិតយកបទចម្រៀងវីដេអូមកដាក់បញ្ចូលក្នុងទូរស័ព្ទដែលកន្លងមកទូរស័ព្ទគ្រាន់តែអាចប្រើសម្រាប់ត្រឹមជាមធ្យោបាយអាចតាក់ទងគ្នាប៉ុណ្ណោះជាអកុសលគំនិតថ្មីថ្មីជាច្រើនរបស់ Steve Jobs បានបញ្ចប់ត្រឹមថ្ងៃពុធទី6តុលាឆ្នាំ2011 11នៅពេលក្រុមគូសាបានប្រកាសមរណភាពរបស់លោក Steve Jobs ដែលស្លាប់ដោយសារមហារីកលំពេងបាទអញ្ចឹងលោក Steve Jobs គាត់ស្លាប់ដោយសារតែជំងឺមហារីកលំពេង Steve Jobs កើតនៅឆ្នាំ1955ក្នុងទីក្រុង San Francisco ម្ដាយបង្កើតរបស់ Steve Jobs ដែលមានផ្ទៃពោះក្នុង ពេលខ្លួនជានិស្សិតបានសម្រេចផ្ដល់ Steve Jobs ឲ្យធ្វើជាកូនចិញ្ចឹមរបស់អ្នកដទៃ ឪពុកម្ដាយបង្កើតរបស់ Steve Jobs ក៏បានរៀបការនឹងគ្នាក្រោយរៀនចប់មហាវិទ្យាល័យនិងបង្កើតបានកូនស្រីម្នាក់ប្អូនស្រីរបស់ Steve Jobs ទើបតែស្គាល់បងប្រុសរបស់ខ្លួននៅក្នុងពេលធំពេញវ័យទៅហើយនៅក្នុងសន្និសីទមួយ Steve Jobs បាននិយាយរំលឹកអំពីប្រវត្តិរបស់ខ្លួនទទួលចិញ្ចឹមដោយប្តីប្រពន្ធត្រកូលចប់ហើយ Steve Jobs ធំដឹងក្តីនៅភូមិខាងត្បូងទីក្រុង San Francisco Steve ធ្លាប់រត់លេងក្នុងចំការផ្លែ Apricot អាប្រីកូតហើយក្រោយមកគេបានប្រែក្លាយជាជ្រលងភ្នំស៊ីលីកុន Valley Valley ដែលជាកន្លែងអភិវឌ្ឍជឿនលឿនផ្នែកព័ត៌មានវិទ្យារបស់ California នៅវិទ្យាល័យ Steve ឧស្សាហ៍ចូលទៅស្ដាប់សន្និសិទដែលរៀបចំឡើងដោយក្រុមហ៊ុន Electronic HP បាទ Hell Hill Helvet Hellet Pack Packard ដែល ក្រោយមកបានប្រែក្លាយជាក្រុមហ៊ុន ផលិតកុំព្យូទ័រ នៅវិសមការរដូវក្តៅម្ដងម្ដង Stale Job តែងតែធ្វើការស្រាវជ្រាវជាមួយនឹង Stale Wet Stale Wetnik Wetnik ដែលជាវិស្វករព័ត៌មានវិទ្យាបាទសូមអានឈ្មោះនេះបន្តទៀតគឺអឺជាស្រាវជ្រាវជាមួយនឹង Stale Wetnik ដែលជាវិស្វករព័ត៌មានវិទ្យាបាទសូមខន្តីនៅភ័យទោសពីសំណាក់អលោកត្រីនេះកញ្ញាជនជាតិដែលបានស្ដាប់បាទនឹងទស្សនាផងបើសិនជាខ្ញុំអាចធ្វើការអានឈ្មោះខុសសូមមេត្តាកែតម្រូវផងដែរបាទស្តេវជាប់ចូលរៀនមហាវិទ្យាល័យបានត្រឹមតែឆមាសមុននឹងធ្វើដំណើរផ្សងព្រេងទៅប្រទេសឥណ្ឌាដែលនៅទីនោះស្តេវបានរៀនតមហាសាច់និងហូបតែបន្លែនៅឆ្នាំ1991គាត់បានរៀបការជាមួយស្ត្រីអាមេរិកកាំងម្នាក់តា របៀបពុទ្ធសាសនានិងមានកូន3នាក់បាទអញ្ចឹងរៀបការតាមរយៈពុទ្ធសាសនាទេបាទអញ្ចឹងគាត់អឺអ្នកស្ថាបនិកហ្នឹងគឺគាត់រៀបការតាមបែបសាសនាទេបែបសាសនាពុទ្ធដោយសារតែគាត់ហ្នឹងគឺប្រែជាអាចថាយកប្រពន្ធជនជាតិឥណ្ឌាបាទបន្ទាប់ពីត្រឡប់មកពីឥណ្ឌាវិញក្នុងវ័យ21ឆ្នាំ Stale Job និង Stale Baver នេះ X បានយកកន្លែងចតរថយន្តក្នុងផ្ទះរបស់ខ្លួនធ្វើជាកន្លែងផលិតកុំព្យូទ័រគេហៅថា Macintosh បាទ Macintosh Steve Jobs បានដាក់ឈ្មោះក្រុមហ៊ុនថា Apple ប្រែថាផ្លែប៉ោមដោយសារតែផ្លែឈើដែលគាត់ចូលចិត្តជាងគេអូអញ្ចឹងមូលហេតុអីបានគេគាត់ដាក់ផ្លែប៉ោមដោយសារតែផ្លែប៉ោមហ្នឹងគឺជាផ្លែឈើដែលគាត់នឹងចូលចិត្តជាងគេបាទអញ្ចឹងលោកអ្នកប្រហែលជាឆ្ងល់ហើយថាហេតុអីបានជា ផ្លែទូរស័ព្ទ Apple ដាក់ផ្លែប៉មឬក៏កុំព្យូទ័រហ្នឹងអញ្ចឹងដោយសារតែគាត់ដាក់ហ្នឹងអឺគឺជាប្រភេទផ្លែឈើដែលគាត់ចូលចិត្តញ៉ាំជាងគេដូច្នេះគាត់ក៏សម្រេចចិត្តដាក់ logo ទៅបាទអញ្ចឹងវាយើងអត់បានអានយើងអត់ដឹងទេបាទក្នុងឆ្នាំ1976បាទ Stel លក់ដាច់យ៉ាងរហ័សកុំព្យូទ័រ50គ្រឿងដែល Stel បាទ Word NX ផលិតចេញបានកុំព្យូទ័រឈ្មោះ Apple 2ដែល Stel ទាំងពីរផលិតចេញមាន លក្ខណៈខុសពីកុំព្យូទ័រដទៃទៀតដោយទាំងអេក្រង់និងម៉ាស៊ីនមាននៅក្នុងប្រអប់តែមួយប៉ុន្តែដោយសារតែចំនួនផ្ទៃក្នុងនិងក្នុងពេលក្រុមហ៊ុន Apple ជួបបញ្ហាថវិកា Steve Jobs បានដើរចេញពីក្រុមហ៊ុន Apple នៅឆ្នាំ1985នៅក្នុងក្រុមហ៊ុន Apple Steve Jobs ត្រូវបាន បុគ្គលិករិះគន់ថាជាថៅកែផ្ដាច់ការមិន និងខ្វះបទពិសោធន៍ផ្នែកគ្រប់គ្រងអ្នកជំនាញពីខាងក្រៅក៏ត្រូវគេជួលយកដំណើរការក្រុមហ៊ុនទៅជំទាស់នោះបាទនៅពេលដើរចេញពី Apple Steve Jobs បានបង្កើតក្រុមហ៊ុនកុំព្យូទ័រមួយទៀតឈ្មោះថា Next និងក្រុមហ៊ុន ផលិតរថយន្តឈ្មោះថា Pixar ដោយបានផលិតរឿង Toy Story ដែលជាកុនគំនូរជីវចលដ៏ល្បីបានធ្វើឲ្យក្រុមហ៊ុន ផលិតភាពយន្តរបស់ Steve Jobs រកប្រាក់ចំណេញដល់ទៅ 350លានដុល្លារបាទនៅឆ្នាំ1997ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន Next ក្នុងតម្លៃ400លានដុល្លារនិងហៅ Steve Jobs ឲ្យត្រឡប់មកវិញបាទនៅពេលត្រឡប់ចូល Apple វិញ Steve Jobs បានរកប្រាក់ចំណេញឲ្យក្រុមហ៊ុនតាមរយៈការកាត់បន្ថយគម្រោងមិនបានការនិងផ្ដោតទៅលើការបង្កើតថ្មីដើម្បីទាក់ទាញអតិថិជនក្នុងទីផ្សារអេឡិចត្រូនិក។ នៅឆ្នាំ2001 Steve Jobs ដែលបានប្រម៉ែប្រមូលគំនិតពីអ្នកសិល្បៈបានបង្កើតចេញ iPod បាទឧបករណ៍ស្ដាប់ចម្រៀងដ៏ល្បីពេញនិយមបាទអញ្ចឹង iPod ហ្នឹងគឺគាត់អ្នកបង្កើតដែរ Steve Jobs ដឹងថាខ្លួនមានជំងឺមហារីកលំពេងតាំងពីឆ្នាំ2003ប៉ុន្តែទើបតែសម្រេចចិត្តធ្វើការវះកាត់នៅឆ្នាំ2004នៅឆ្នាំ2007 ក្នុងរូបរាងកាយដ៏ស្គមដោយសារជំងឺស្ទែវជាប់ខំប្រឹងបង្ហាញខ្លួនជាសាធារណៈដើម្បីសម្ពោធបាទដាក់លក់ iPhone បាទស្ថានភាពជំងឺ របស់ Steve Jobs កាន់តែដុនដាបរហូតធ្វើឲ្យគាត់លាចេញពីតំណែងប្រធាន Apple នៅដើមឆ្នាំ2001លើកចុងក្រោយដែលគេឃើញគាត់ចេញមុខជាសាធារណៈគឺនៅពេលដែលគាត់ឡើងបង្ហាញពីលទ្ធផលនៃគំនិតបង្កើតថ្មីរបស់គាត់មួយទៀតម៉ាស៊ីន iPod 2 ខុសពីមហាសេដ្ឋីអតីតទៀតដូចជា Bill Gates លោក Steve Jobs មិនមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនទេប្រាក់ចំណេញទាំងអស់គឺ8.3000លានដុល្លារត្រូវគាត់ដាក់ចូលទៅក្នុងការវិនិយោគនិងភាគខុនរបស់ Opal បាទរបស់ Apple គ្មានសល់ Steve Jobs ជាមនុស្សម្នាក់ដ៏កម្រគឺជឿតែលើសមត្ថភាពរបស់ខ្លួនឯងអានឹងមានអធិស្ស្រ័យតិចតួចណាស់ទៅលើអ្នកណាដែលមិនយល់ស្របជាមួយគាត់ សមត្ថភាពដ៏ធំធេងដ៏អំណាចបាទដ៏អំណោយផលមិនអាចប្រកែកបានរបស់គាត់គឺអាចមើលទាយដឹងមុនពីទីផ្សារនិងខុសពីដតីគាត់មានកែវភ្នែកចេះមើលឃើញផលិតផលបង្កើតថ្មីដែលអាចតេទាញចំណូលចិត្តរបស់អតិថិជន Steve Jobs ធ្លាប់និយាយថាអ្នកមិនអាចត្រឹមតែសួរអតិថិជនពីអ្វីដែលពួកគេចង់បាននិងផលិតរបស់នោះសម្រាប់ពួកគេទេជាមួយនឹងពេលវេលានិងការរីកចម្រើនទៅមុខនៃបច្ចេកវិទ្យា អតិថិជនចង់បាន របស់អ្វីមួយដែលថ្មីបាទមកចឹងនេះគឺជាប្រវត្តិបាទដែលរបស់លោក Steve Jobs បាទបើតាមនៅក្នុងប្រវត្តិនេះគឺឯកសារនេះគឺថាអឺខ្ញុំសង្ខេបមកវិញមកគឺថាលោក Steve បាទ Steve Jobs ហ្នឹងគឺគាត់ជាបិតាស្ថាបនិកគេហៅថាសហស្ថាបនិកមុនគេនៅក្រុមហ៊ុន Apple ហ្នឹងហើយពីដំបូងឡើយក៏អត់មានតន់ឈ្មោះថា Apple ដែរបាទឈ្មោះថា Apple ដែរ ហើយគាត់ហ្នឹងគឺអឺបានបញ្ចប់មកចឹងជីវិតគាត់ហ្នឹងគឺបានស្លាប់បាទលាចាក់លងគឺដល់ថ្ងៃពុធទី6ខែតុលាឆ្នាំ2011បាទគិតមកដល់ពេលនេះគឺអឺ8ឆ្នាំហើយបាទ8ឆ្នាំបាទ8ឆ្នាំហើយដែលគាត់ស្លាប់ទៅដោយសារតែគាត់ហ្នឹងមានជំងឺមហារីកលំពេងបាទហើយគាត់ហ្នឹងគឺកើតនៅឆ្នាំ1955បាទ ចឹងនៅរដ្ឋ San Francisco ហើយគាត់នឹងគឺទៅបានរៀបការជាមួយគាត់ទៅឥណ្ឌាហើយគាត់រៀបការនឹងគឺបែបពុទ្ធសាសនាទេហើយគាត់ដោយសារតែគាត់នៅឥណ្ឌាហើយក្រោយមកគាត់ក៏បានរកកបកឃើញផ្សេងផ្សេងក្នុងនោះគាត់ក៏បានដើរចេញពីបាទក្រុមហ៊ុន ទូរស័ព្ទ Apple មួយសារហើយប៉ុន្តែដោយសារក្រុមហ៊ុនហ្នឹងគឺបានទិញឬក៏បានជើញគាត់មកវិញហើយក៏មានការរីកចម្រើន តាំងពីពេលហ្នឹងមកបាទ អញ្ចឹងគាត់រៀបការគឺតាមបែបពុទ្ធសាសនាទេបាទខុសពីអ្នកដទៃបាទផ្សេងផ្សេងគឺតាមយេស៊ូវគ្រីស្ទតាមអញ្ចឹងទៅបាទនេះគឺជាជីវប្រវត្តិរបស់លោក Steve Jobs បាទជាអ្នកស្ថាបនិកដ៏ល្បីបាទនៅក្រុមហ៊ុន Apple ហើយ Apple គឺចាប់ដើមល្បីតាំងពីពេលហ្នឹងមករហូតមកតែម្ដងបាទមករហូតដល់សពថ្ងៃនេះបាទអញ្ចឹងជារួមមកអ្វីដែលជាសំខាន់នោះគឺយើងឃើញច្បាស់ថា គ្រប់ logo ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple គឺមានដាក់ផ្លែប៉មហើយក៏ឆែកបាទអញ្ចឹងវាមានអត្តន័យចង់និយាយថាមិនមែនអត្តន័យទៅលើ ទី1គឺដាក់ដើម្បីលម្អបាទទី2គឺតំណាងឲ្យថាផ្លែឈើ Apple គឺជាផ្លែឈើមួយដែលលោក Steve Jobs គឺគាត់ចូលចិត្តហូបបាទអញ្ចឹងគឺគាត់របបអាហាររបស់គាត់គឺគាត់តមសាច់បាទអញ្ចឹងគាត់ហូបបន្លែហើយក៏នឹងផ្លែឈើបាទអញ្ចឹង ផ្លែប៉មនោះគឺជាផ្លែឈើមួយដែលគាត់ចិត្តចូលចិត្តហូបដូច្នេះគាត់ក៏សម្រេចចិត្តដាក់ logo នោះគឺផ្លែបាទផ្លែប៉មនោះឯងបាទអញ្ចឹងនេះគឺជាចំណេះដឹងមួយដែលលោកអ្នកមិនអាចអ្នកខ្លះក៏គាត់ចាប់អារម្មណ៍បានដឹងហើយអ្នកខ្លះក៏គាត់មិនបានដឹងថាអីចុះអានឹងគេដាក់ផ្លែប៉មអីបាទអញ្ចឹងវាមានមូលហេតុរបស់វាបាទអញ្ចឹងគ្រប់តែជាទូទៅគ្រប់ logo ដែលគេដាក់នៅលើមិនថារថយន្តបាទមិនថានៅលើទូរស័ព្ទមិនថានៅអឺ របស់របរផ្សេងផ្សេងនេះគឺសិតតែមានន័យមានអត្ថន័យវាប៉ុន្តែយើងមិនបានដឹងអំពីអត្ថន័យនោះតែប៉ុណ្្នឹងឯងបាទដូច្នេះអ្នកទាំងអស់គ្នាបានដឹងហើយនៅថ្ងៃនេះគឺថាកុំឆ្ងល់ទៀតថាមូលហេតុអីបានគេដាក់រូបផ្លែផមនឹងក្នុងទូរស័ព្ទថាហ្នឹងវាជា logo បាទបងប្អូនក៏ឆ្លើយថាអាហ្នឹងវាជា logo របស់គេរកឃើញថាសួនណាណារកឃើញបាទ stay job ហើយហេតុហ្នឹង stay job ដាក់ផ្លែប៉មហ្នឹងមិនដាក់រូបគាត់មកទៅបាទ ថាគាត់មិនដាក់ទេគាត់ដាក់ផ្លែប៉មហ្នឹងគឺដោយសារតែគាត់ចូលចិត្តហូបផ្លែប៉មបាទអូខេអញ្ចឹងនេះជាចម្លើយដែលល្អមួយហើយអ្នកខ្លះគាត់បានដឹងដែរក៏ប៉ុន្តែខ្ញុំក៏ដឹងដែរទើបតែខ្ញុំមើលអត្ថបទនេះទៅខ្ញុំអានទៅគឺបានដឹងតែម្ដងបាទចឹងអរគុណហើយខ្ញុំសូមបញ្ចប់នៅវីដេអូនេះហើយខ្ញុំសង្ឃឹមថារាល់កំហុសឆ្គងរបស់ខ្ញុំបានខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកបជាមានការអធ្យាស្រ័យ បើប្រសិនជាខុសឆ្គងបាទមានការខុសឆ្គងតែទួយសូមខន្តីឲ្យបំបាទផងបាទហើយសូមមេត្តាខមមិនទាំងក្រមដើម្បីកែលម្អឬក៏ថាថាស្ថាបនានៅវីដេអូរបស់ខ្ញុំបាទផងដែរបាទអញ្ចឹងសូមជម្រាបលាសូមអរគុណ